លើកឡើងថារៀងរាល់ការប្រកួតរបស់ Manchester United ឲ្យតែមានវត្តមានរបស់ Cristiano Ronaldo គឺចាញ់មិនមែនខ្ញុំនិយាយទេណាប្រិមិត្តណាបាទតិចមកខឹងខ្ញុំទៀតជេរខ្ញុំទៀតទៅខ្ញុំចង់និយាយថានៅក្នុងសារព័ត៌មាននៅក្នុងបណ្ដាញអឺរ៉ុបឬក៏អង់គ្លេសផ្ទាល់តែម្ដងបាទជា fan របស់ Manchester United គេលើកឡើងមកបែបអញ្ចឹងមិនមែនខ្ញុំទេបាទជម្រាបជូនឲ្យហើយបាទចូលឲ្យចន្លោះមកជេរខ្ញុំទៀត បាទនេះគឺតាមអ្វីដែល fan ទាំងរបស់ Manchester United ទាំងនោះបាន tweet នៅលើបណ្ដាញ Twitter បាទដែលបង្ហាញនៅអារម្មណ៍ខ្លួនថា នៅពេលដែលពូដូគាត់ចូលរួមការប្រកួត គឺ Man U អត់ឈ្នះទេបាទនេះជាការលើកឡើងមកអញ្ចឹងនេះគឺជាមតិយោបល់របស់ fan Manchester United បាទមិនមែនថាទាំងអស់គ្នាទេបាទគ្រាន់តែជាមតិនៅលើ Twitter តែប៉ុណ្ណោះបាទក្នុងនោះផងដែរសម្រាប់ Manchester United ខ្ញុំតែងតែប្រៀបរាប់ទៅកាន់ប្រិយមិត្តថាព្យាករគឺមិនងាយត្រូវនោះទេ អ្វីដែលគាត់លេងគឺมันអាចរក្សានៅអ្វីដែលគាត់ទុកនឹងបានលេងជាមួយនឹងក្រុមខ្លាំងគាត់ខ្លាំងលេងជាមួយនឹងក្រុមមធ្យមគាត់មធ្យមលេងជាមួយនឹងក្រុមខ្សោយគាត់ខ្សោយតួយ៉ាងការប្រកួតជាមួយនឹង Real Sociedad យើងឃើញ ថាការប្រកួត នៅលើទីលាននោះគឺហាក់បីដូចជា50 50បាទ Manchester United អាចនិយាយបានថា60ទៅចោះបាទផ្ដល់ជូនឲ្យ60ទៅចោះប៉ុន្តែអ្វីដែលយើងបានមើលឃើញតំបន់ប្រយុទ្ធរបស់ Manchester United ហាក់បីដូចជាมันមានប្រសិទ្ធភាពនោះទេការបង្កើតឱកាសក៏มันមានច្រើនដែរបាទក្នុងនោះផងដែរបើ តាមពិតទៅ គឺត្រូវស្មើគ្នាទេ បាទតែទោះយ៉ាង បាទបាល់ទើសម៉ាទីណេសជាមួយនឹងកែងដៃអញ្ញាកណ្ដាផ្ដល់បាល់ពេនឹងទីទៅឲ្យរៀលសូស៊ីដេតដោយធ្វើឲ្យរៀលសូស៊ីដេតនឹងអាចយកឈ្នះទៅលើ Manchester United 1ទល់នឹង0 បានក្នុងនោះផងដែរសម្រាប់មតិរបស់ប្រិយមិត្តមួយចំនួនបានលើកឡើងថា Manchester United គឺជាក្រុមដែលពិបាកនៅ ក្នុងការស្វែងយល់ចិត្តបាទមិនដឹងថាគាត់លេងតាមរបៀបរបបអ្វីហើយក្នុងនោះផងដែរសម្រាប់វត្តមានដំបូងយើងឃើញថា Martinez បាទក៏អត់មានហើយសម្រាប់ Rashford ផ្ទាល់មកដល់ពេលនេះមិនទាន់មានសារព័ត៌មានមួយណាដែលបញ្ជាក់ជាពិសេសហ្នឹងគឺសម្រាប់ Manchester United ផ្ទាល់តែម្ដងមិនបានបញ្ជាក់ថា តើការប្រកួត Europa League ដែលអវត្តមាន Marcus Rashford តើមកពីបញ្ហាអ្វីយើងឃើញថាអត់មានព័ត៌មានតែម្ដងមុនការប្រកួតនៅក្នុងព្រឹកនៅក្នុងការវឹកហាត់ Marcus Rashford បានចូលរួមវឹកហាត់ជាមួយនឹងក្រុមរបស់គាត់ធម្មតាប៉ុន្តែ ដល់ពេលចាប់ផ្ដើមប្រកួតឃើញថាបញ្ជីឈ្មោះរបស់ Manchester United គឺអត់មាន Marcus Rashford នោះទេបាទអញ្ចឹងមកដល់ពេលនេះនៅតែមិនមាននៅ តែមានចម្ងល់ តាក់ទងជាមួយនឹង Marcus Rashford ថាហេតុអីបានជាការប្រកួតរវាង Manchester United ជាមួយនឹងបាទ Real Sociedad ស្ថិតនៅក្នុងពាន Europa League អត់មាន Marcus Rashford ហើយអញ្ចឹងក៏ខ្ញុំអត់មានអីជូនទៅការប្រិមិត្តដែរព្រោះព័ត៌មានគឺអត់មានអញ្ចឹងវាស្ថិតនៅក្នុងមន្ទិលទាំងអស់គ្នាថា Marcus Rashford នឹងអាចនឹងមានបញ្ហាឈឺឬក៏អាចមានបញ្ហាអីបន្ថែមអញ្ចឹងណាប្រិមិត្តប៉ុន្តែគឺអត់មានតែម្ដងបាទអញ្ចឹងដូចសេងហួរសួរអញ្ចឹងថាម៉េចបាន Rashford អត់លេងអញ្ចឹងដូចខ្ញុំប្រាប់ប្រាប់ជូនទៅការប្រិមិត្តថា អត់មានសារព័ត៌មានជាពិសេស Manchester United ខ្លួនឯងក៏មិនបានបង្ហាញនៅព័ត៌មានតាក់ទងជាមួយនឹង Marcus Rashford ដែរថាតើគាត់មានបញ្ហាអីសូម្បីតែបណ្ដាញសង្គមរបស់ Marcus Rashford ក៏អត់បានប្រាប់ទៀតថាគាត់មានបញ្ហាអីអត់បានចូលរួមជាមួយនឹង Manchester United បាទអញ្ចឹងការប្រកួតនោះអ្វីដែលយើងរំពឹងខ្ពស់សង្ឃឹមថា Rashford នឹងបានចូលរួមអាចនឹង បង្កើតឱកាសដើម្បីស្វែងរកគ្រាប់ទទួលបាន3ពិន្ទុសម្រាប់ Manchester United ប៉ុន្តែអ្វីដែលរំពឹងទុករបស់ប្រិមិត្តត្រូវបានបញ្ចប់ត្រឹមដែល Marcus Rashford មិនមានក្នុងបញ្ជីឈ្មោះហើយមិនដឹងហេតុផល ថាតើឈឺឬក៏មានបញ្ហាអ្វីបាទបាទតាក់ទងជាមួយនឹង Cristiano Ronaldo ខ្ញុំសូមលើកឡើង តែប៉ុណ្ណេះទៅចោះបាទគ្រាន់តែជម្រាបជូនប្រិមិត្តថាអ្វីគ្រប់បែបយ៉ាង បាទគឺមិនជានិរន្តរ៍នោះទេ បាទវាមានកើតវាមានចាស់វាមានឈឺមានស្លាប់ បាទអញ្ចឹងមានន័យថាគាត់មិនអាចល្អរហូតដល់អាយុ50ឆ្នាំបាននោះទេបាទអញ្ចឹងសម្រាប់ Cristiano Ronaldo ផ្ទាល់ផងដែរឥឡូវនេះមានការលើកឡើងតាក់ទងជាមួយនឹងការផ្លាស់ពី Manchester United ទៅកាន់ Chelsea បាទអញ្ចឹងសម្រាប់ Chelsea ផ្ទាល់ប្រិមិត្តបាន ដឹងហើយរវាងការប៉ះពាល់ពាក្យសម្ដីក៏ដូចជាអារម្មណ៍គ្នារវាងលោក Boli ដែលជាម្ចាស់ក្លឹបជាមួយនឹងលោក Tuchel បាទក៏កើតក៏មានសាច់រឿងតាក់ទងជាមួយនឹងការចង់បាន Cristiano Ronaldo មកកាន់ Chelsea ដែលលោក Tuchel នេះគឺគាត់មិនព្រម បាទចំណុចនេះក៏ជាចំណុចដែលធ្វើឲ្យល្អកកជាមួយនឹងគ្នាក៏ដូចជាលោក Tuchel នេះគឺហាក់បីដូចជាមានភាពល្អកកជាមួយនឹងកីឡាករទៀតអញ្ចឹងបន្ទាប់ពីការចុះកុងត្រាជាមួយនឹងលោក Potter Graham Potter ដែលជាគ្រូបង្វឹកបាទក៏ជា manager របស់ Brighton គឺត្រូវបាន ផ្លាស់ប្ដូរទៅកាន់ Chelsea ជាផ្លូវការហើយ នៅក្នុងកងត្រារយៈពេល5ឆ្នាំ ក្នុងនោះផងដែរសម្រាប់សម្រាប់លោក Graham Potter គឺទទួលបាន ប្រាក់បៀវត្សបាទមួយឆ្នាំ10លានផោនមួយឆ្នាំ10លានផោនហើយលោក Graham Potter នេះទទួលបានប្រាក់ប្រចាំឆ្នាំច្រើនជាងលោក Tuchel ទៀតលោក Tuchel បានប្រាក់ប្រចាំឆ្នាំពី Chelsea ត្រឹមតែ8លានផោនតែប៉ុណ្ណោះនៅក្នុងមួយឆ្នាំប៉ុន្តែលោក Graham Potter ទទួលបានរហូតដល់10លានផោននៅក្នុងមួយឆ្នាំ សម្រាប់លោក Graham Potter ឃើញថាគាត់បានដឹកនាំ Brighton ទៅរកភាពល្អប្រសើរមែនទែននៅក្នុងរដូវកាលនេះប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បាទ Chelsea គឺត្រូវការគាត់ហើយម្យ៉ាងទៀតរវាង Brighton និង Chelsea ហាក់បីដូចជាខុសគ្នាឆ្ងាយដែលការសម្រេចចិត្តរបស់លោក Potter គឺចាប់យក Chelsea បាទក្នុងនោះផងដែរសម្រាប់ Chelsea ត្រូវបង់ថ្លៃផ្ដាច់កុងត្រា របស់លោក Graham Potter ជាមួយនឹង Brighton ប្រមាណជា20លានផោន បាទអញ្ចឹងតម្លៃពលកម្មរបស់លោក Graham Potter ប្រិមត្តដឹងហើយគឺច្រើនជាងលោក Tuchel ទៀតខុសគ្នា2លានលោក Tuchel មួយឆ្នាំ8លាន Graham Potter មួយឆ្នាំ10លានបាទអញ្ចឹងកុំឲ្យថាចាយលុយ200លានជាង នៅក្នុងរដូវកាលនេះហើយថែមលុយ20លានឲ្យទៅកាន់គ្រូទៀតបាទហើយត្រូវសងទៅកាន់លោក Tuchel 13លានបាទក្នុងការដើរចេញឬក៏បញ្ចប់ការងាររបស់លោក Tuchel Chelsea ត្រូវផ្ដល់ឲ្យលោក Tuchel 13លានផោន បាទអញ្ចឹងអស់3ដល់10លានបូកជាមួយនឹងថ្លៃផ្ដាច់កុងត្រារបស់លោក Graham Potter 20លានទៀតបាទអស់33លាន33លានហើយតម្លៃប្រចាំឆ្នាំរបស់លោក Graham Potter 10លានទៀតនឹងគឺគាត់គ្រាន់តែគិត ពីគ្រូទេអត់ទាន់គិតកីឡាករចំណូលថ្មីរបស់ Chelsea មួយចំនួនដែលចាយលុយសរុបនៅក្នុងឆ្នាំនេះច្រើនជាងគេ បាទដែល Chelsea ចំណាយ ប្រមាណជាជាង200លានផោនបាទបាទយំនឹងបាសេស៊ីអត់តា បាទតាគ្រូ Brighton ណាគេ បាទលោក Graham Potter បាទឥឡូវនេះគាត់បានទៅកាន់ Chelsea ហើយប្រិមិត្តហើយឥឡូវនេះសម្រាប់ Brighton គឺមិនទាន់រកគ្រូបង្វឹកឬក៏ manager ថ្មីបានឡើយទេ បាទកំពុងតែស្ថិតនៅក្នុង បាទបាទរជ្ជកាលមួយដែលអត់មាន manager បាទអញ្ចឹងសម្រាប់ Brighton អត់ទាន់រកគ្រូថ្មីឃើញទេណាប្រិមិត្តនៅទេ បាទហើយសម្រាប់ការប្រកួតទៀតសោតគឺត្រូវបានលើកពេលវេលាហើយដោយសារតែការចូលសោយទីវង្គត់ បាទរបស់ព្រះមហាក្សត្រីយ៉ានីបាទព្រះមហាក្សត្រីអេលីសាបេត2បាទទូសែលតាណាវិញ បាទសើសួស្តីទៅកាន់សិហាដាវិកាវណ្ណារមបាទតកតងជាមួយនឹងលោក ទូសែលមកដល់ពេលនេះគឺអត់មានកន្លែងទៅទេ បាទឃើញសម្រាប់លោកទូសែលត្រូវបានគេថតជាប់អំឡុងពេលហាត់ប្រាននៅក្នុងប្រទេសអង់គ្លេសអញ្ចឹងលោកទូសែលនៅបន្តនៅប្រទេសអង់គ្លេសនៅឡើយ ចឹងអត់ដឹងថាគាត់ត្រូវត្រូវណាបន្តទៀតទេបាទសម្រាប់លោក Tuchel អញ្ចឹងប្រិមិត្តបាទយើងដឹងស្រាប់ហើយសម្រាប់បច្ចុប្បន្នក្លឹបមួយចំនួនកំពុងតែមានអនុភាពខ្ញុំជឿជាក់ថាលោក Tuchel ប្រហែលជាមិនយូរទេបាទមិនយូរទេយ៉ាងច្រើនណាស់អាចនឹងសម្រាប់ការងារ2ខែ3ខែហ្នឹងមានការងារធ្វើវិញហើយបាទសម្រាប់គាត់ខ្ញុំជឿជាក់ថាអញ្ចឹងព្រោះមកដល់ពេលនេះក្លឹបមួយចំនួនកំពុងតែអនុភាពបាទប្រិមិត្តឃើញហើយបាទផលិតមួយចំនួនកំពុងអនុភាព បាទប្រៃតុនយកស៊ីដានមកទៅយកមកណាបាទ Chelsea តាក់ទងមិនបាន Man U តាក់ទងស៊ីដានមិនបានផងរឿងអីស៊ីដានមកដឹកនាំប្រៃតុនបាទហើយញ៉ាភីរ៉ា Man U លេងចាញ់រៀល Sociedad អញ្ចឹងមិនបាច់ទៅលេង UCL ទេបាទ Premier League មិនគេលើកថ្ងៃអញ្ចឹងបាទអូយពន្លកបែកស្លុយបាទអញ្ចឹងជម្រាបជូនប្រិយមិត្តម្ដងទៀតណាការប្រកួតរបស់អង់គ្លេសរៀងរាល់ព្រឹត្តិការណ៍កីឡាឬក៏ព្រឹត្តិការណ៍ប្រគំតន្ត្រីអីទាំងអស់របស់ប្រទេសអង់គ្លេស គឺត្រូវបាន cancel ចោលឬក៏អាចនិយាយថាត្រូវបាន postpone បញ្ចប់ត្រឹមប៉ុណ្ណេះសិនឬក៏ត្រូវនិយាយថាផ្អាកនៅក្នុងការប្រកួតការប្រកួតរបស់លីករបស់ប្រទេសអង់គ្លេសមិនថាលីកតូចលីកធំលីកប៉ុណ្ណាក៏ដោយគឺបញ្ចប់សកម្មភាពទាំងអស់បាទអញ្ចឹងសម្រាប់ប្រទេសអង់គ្លេសព្រឹត្តិការណ៍កីឡានឹងត្រូវបញ្ចប់រហូតនឹងត្រឡប់មកវិញអាចនៅថ្ងៃទី19មកដល់ពេលនេះនៅមិនទាន់មានក្រដាស់ ឬក៏ការប្រកាសជាផ្លូវការសម្រាប់បាលីករបស់ប្រទេសអង់គ្លេសដែលត្រូវមកវិញថ្ងៃណាទេគ្រាន់តែចុងក្រោយគេបញ្ជាក់ថាថ្ងៃទី19បាទអញ្ចឹងអត់ទាន់ប្រកាស100%ណាប្រិមិត្តហើយផលប៉ះពាល់សម្រាប់អ្នកដែលក្លឹបដែលនៅក្នុងទីក្រុងឡុងផ្ទាល់តែម្ដង បាទក្លឹបដែលនៅទីក្រុងឡុងអាចនឹងអត់បាន លេងក្នុងនាមជាម្ចាស់ផ្ទះបាទបាទទូទូសែលយក Brighton មកវិញ Brighton យកទូសែលមកវិញហ្នឹងហើយទៅទៅ Brighton វិញទៅបាទ បាទសើសំណាងនៅទេបាទសម្រាប់លោក Tuchel ទៅ Brighton នៅទេបាទនិយាយមកទៅចំណេញដែរបាទសម្រាប់លោក Tuchel បាទប្រាក់ខែ8លានដែរបាទអាចចរចាបានមួយឆ្នាំ8លានបាទ